បើចង់សុខកុំចង់ឲ្យអ្វីអ្វីបាន ដូចចិត្តអ្នកគ្រប់រឿងឡើយរៀនព្រមខ្លះទៅ ទំនិញអាចរកទិញបាន តែពេលវេលាទិញមិនបានទេ រៀនប្រើវាឲ្យបានប្រយោជន៍ច្រើនសន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើន។ កុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់ម្នាក់មិនដូចគ្នាទេកុំចង់តែបានពីគេពេករៀនឲ្យខ្លះផង គេមិនចូលចិត្តមនុស្សកំណាញ់ទេ អ្នកមិនអាចធ្វើផែនដីឲ្យរៀបស្មើដូចកន្ទេលទេ អ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេ កុំត្រចៀកសកុំលួតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថាទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុកអ្វីអ្វីមិនទៀងទេកុំប្រកាន់មមពេកប្រយ័ត្នមានទុកខ្លាំង ឡានថ្លៃតែចរិតមិនថ្លៃនៅ មិនទាន់ជាមនុស្សថ្លៃថ្នូរទេ បើពូកែចរណែននឹងទាគ្នា ការងារមិនចម្រើនទេ បើគេខឹងអ្នក ហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រពនិងរៀនធัวត្រូវទៅព្រមគ្នា ទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើ នឹកដល់សេចក្តីស្លាប់ មិនមែនជារឿងអពមង្គលទេ តែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់អន់ប្រាប់ខ្លួនឯង អ្នកនឹងคล้ายជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹម ជាបាតគ្រឹះនៃភាពជោគជ័យុំគ្រាន់តែចង់អួតគេ ហើយនិយាយកុហកគេឡើយ។ គុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័កមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើន អន្តរាយច្រើន ទុកក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេក វាជារឿងធម្មតានៃជីវិតទេ អ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទា កូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើន និង ធ្វើការជាមួយគ្នាបានយូរ ធ្វើការងារធំ ត្រូវចេះគ្រប់គ្រងកំហឹងសម្រាប់ចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិន សំនិយាយហូបអាហារគីមីច្រើន អ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើន អ្នកនឹងកើតទុកច្រើន បើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបាន អ្នកត្រូវចេះព្រមមិនដូច្នោះទេ អ្នកនឹងមានទុកមិនខាន។ ភ្លើងតែងក្តៅជីវិតតែមានបញ្ហា មានអ្នកណាជិះរួចទេ ឆ្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទំលាប់គិតរឿងល្អល្អកុំបកកែទើសពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួល ក៏ត្រូវតែដើរដែរនិយាយតិច ប្រសើរជាងនិយាយច្រើនតែអត់បានការ ក្រទ្របនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកំអាងចំណេះ កំអាងអំណាច កុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រពតែចិត្តមួម៉ៅក្តៅកាហាយមិនប្រសើរឡើយអ្នកមិនអាចបង្ខំពងមាត់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុក្ខ អ្វីអ្វីមិនចេះតែបានតាមចិត្តទេខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើង គ្រប់ពេលទេរៀនអត់ធន់ខ្លះទៅ កុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផង មានបាបទៀតបណ្ដោះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅ ទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈើជើងមិនបានយូរបើសរសើរសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុកពេកបើជីវិតមានរឿង100ឲ្យអ្នកយំ អ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញ។ និយាយច្រើនតែអត់ប្រយោជន៍យូរយូរទៅអស់តម្លៃខ្លួនឯងមានទ្រពផង មានធរផង ទើបមានសុខពិតមិនដឹងស្លាប់ថ្ងៃណាទេខំខឹងយកទៅណាព្យាយាមសាងល្អពីក្មេងទៅ កុំចាំដល់ចាស់ ជីវិតមិនទៀងទេ ត្រូវសាងល្អឲ្យហើយ អ្នកនិយាយច្រើន មិន ប្រកាសថាចេះច្រើនទេសង្រួមកាយវាចាចិត្តជីវិតបានសុខស្ងប់កុំចេះតែថាធ្វើផងកុំចេះតែស្មានពិចារណាផង កុំចេះតែខឹងរកហេតុផលផង ចិត្តអាក្រក់បាប ចិត្តល្អបុណ្យងាយយល់កុំមានអ្នកពេកចេះស្ដាប់គេផង កំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេ ស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុកនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុកឡើយរៀនសរសើរ ពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុកខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអី គេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅ បានសុខជាង